លោកអ្នកនាងជាទីមេត្រី សូមជូនពរឲ្យឆាប់ជាលោកសាយសេរាប្រាប់ពី អាការៈមុនធ្លាក់ខ្លួនឈឺវាចមុខវាចមាត់រហូតគេងនៅមន្ទីរពេទ្យក្រៅប្រទេសតារាសម្ដែងប្រុសលោកសាយសេរាកំពុងសម្រាកនឹងព្យាបាល ជំងឺរលាកសរសៃឈាមផ្ទៃមុខដែលបណ្ដាលឲ្យលោកវាចមុខវាចមាត់នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ក្នុងទីក្រុងបាងកក គិតត្រឹមថ្ងៃទី21ខែមីនាឆ្នាំ2023នេះស្ថានភាពជំងឺរបស់លោកបានធូរបន្តិចហើយប៉ុន្តែស្ថានភាពជំងឺរបស់លោកត្រូវតែ បន្តតាមដានដោយវិជ្ជបណ្ឌិតជំនាញលោកសាយសេរាបានប្រាប់បណ្ដាញព័ត៌មានសបាយឲ្យដឹងថាការធ្លាក់ខ្លួនឈឺបែបនេះក៏ដោយសារតែលោកគិតច្រើនគេងមិនលក់ព្រោះចង់ធ្វើផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត បានរស់នៅសំរុំនឹងគេខណៈដែលការងារសិល្បៈរបស់លោកពុំសូវ មានឡើយចាប់តាំងពីឆ្នាំ2019ដែលកម្ពុជាវាយលុកខ្លាំងដោយជំងឺ Covid រហូតមកដល់ពេលនេះមិនទាន់ងើបឡើងវិញនៅឡើយលោកសាយសេរាពោលថាប្រហែលឆ្នាំចុងក្រោយនេះទទួលស្គាល់ថាខ្លួនឯងគិតច្រើនឧស្សាហ៍ឈឺក្បាល ហើយមុនកើតអីអញ្ចឹងមុខខ្ញុំខាងស្ដាំញាក់អត់កើតទេវា ប្រទៀងប្រទងគ្នា ញ៉ាំបាយក៏ធ្លាក់ញ៉ាំទឹកក៏ធ្លាក់ហើយពេទ្យនៅខ្មែរនិងនៅថៃថាយើងរលាកសរសៃឈាមបន្ទាប់ពីទទួលបានការព្យាបាលនិងមើលថែខ្ពស់ពីគ្រូពេទ្យជំនាញតារាសម្ដែងរូបសង្ហាសាយសេរីបានធូរច្រើនហើយផ្ទៃមុខនិងមាត់របស់លោកស្ទើរតែវិលមករកសភាពដើមវិញហើយតេតងនឹងការឈឺស្កាត់ យប់ប្រលប់គេកម្រឃើញតារារូបនេះគេងពេកយូរណាស់ប៉ុន្តែដោយម្ដងនេះស្ថានភាពធ្ងន់ធ្ងរតាក់ទងនឹងផ្ទៃមុខផង លោកក៏សម្រេចសម្រាប់ព្យាបាលនៅពេទ្យយូរហើយអ្នកគ្រប់គ្រងនឹងមិត្តសិល្បៈឯនោះវិញក៏បានផ្ញើសារបង្ហាញពីក្តីនឹករលឹកព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយហើយត្រឡប់មកចាប់ការងារសិល្បៈវិញ។